បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាដែលចូលចិត្តវិស័យកសិកម្មបាទនេះគឺលហុងទុំបាទតាមការសង្កេតរបស់ខ្ញុំគឺឃើញនេះអឺវាកូនលហុងអាកូនខ្យងដែលទូចទូចហ្នឹងវាចូលចិត្តលហុងទុំបាទចូលចិត្តលហុងទុំហើយអានេះគឺស្លឹកលហុងក៏វាចូលចិត្តដែរតែលហុងទុំតាមការខ្ញុំសង្កេតដាក់ទៅគឺវាចូលចិត្តគឺដាក់ទៅវារោមវារោមមកច្រើនហើយធ្វើឲ្យវាវាលូតលាស់លឿនបាទលូតលាស់លឿន អញ្ចឹងនេះគឺជាចំណេះដឹងមួយដែលបងប្អូនដែលទើបតែរៀនរៀនចំដូចខ្ញុំអីចឹងណាបាទនេះខ្ញុំតេស្តមើលនេះគឺអាសូឡាអាសូឡាគឺទូចទូចវាស៊ីអត់កើតអញ្ចឹងដាក់លហុងឲ្យវាស៊ីទៅហើយគិតថាវីដេអូនេះល្អសូមកុំភ្លេចពុកម៉ែបងប្អូន subscribe និង share ឬក៏ like នៅវីដេអូនេះមួយផងបាទអរគុណច្រើនសម្រាប់ការទស្សនានៅវីដេអូមួយនេះ ហើយខ្ញុំនឹងព្យាយាម ផលិតនៅវីដេអូលើកយលើក្រោយទៀតឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាបាទអ្នកឃើញវាចូលចិត្តហ่ะបាទវាមានត្រីខឹមវាមានអីអ្នកឃើញខ្ញុំក៏រីកឲ្យចិត្តនៅក្នុងមាត់វាកំពុងតែជជក់យករសជាតិបាទអ្នកឃើញណានេះបងប្អូនអ្នកឃើញបាទគឺវាចូលចិត្តហ្មងបាច់យប់នេះវាឡើងស៊ីទាំងថ្ងៃហ្មងបាទអរគុណច្រើនសម្រាប់ការទស្សនា